ប៉ុន្តែមានមន្ត្រីយើង ខ្លះខ្ជិលចាំចាំមើលមន្ត្រីខ្លះខ្ញុំនិយាយពីមន្ត្រីរបស់របស់យើងបន្តិចចុះរដ្ឋមន្ត្រីថ្នាក់រដ្ឋមន្ត្រីដែលបញ្ចូលក្នុងក្រុមណាពេលខ្ញុំបញ្ជូនសារចូលទៅក្នុងនោះជួនកាល7ថ្ងៃក្រោយបានទទួលបានសូមអរគុណ ចុះអាធនហ្នឹងអាធនហ្នឹងវាកាន់ធ្វើអីទូរស័ព្ទហ្នឹងវាកាន់ធ្វើអីណាប៉ុន្តែអ្នកខ្លះទៀតណានិយាយពីលឿនហើយលឿនជាងគេ មានមនុស្ស2នាក់ទី1បងឯកចំលទី2ឆៃថនលឿនជាងគេទាំងអស់មិនតាន់បានមើលអត្តន័យអីក៏ដោយក៏ថាទទួលបានដែរជាមួយគ្នានោះបច្ចេកវិទ្យាវាលឿនណាស់បច្ចុប្បន្ននេះ ត្រូវរៀនវាបើទោះបីជាបច្ចេកវិទ្យាវាលឿនប៉ុណ្ណាក៏ដោយប៉ុន្តែ មនុស្សមិនលឿនវានៅដដែលនៅដដែលអញ្ចឹងបានទីខ្ញុំដាក់ដាក់ជាបញ្ហាឲ្យហ្មងខ្ញុំឲ្យធ្វើអក្ខរកម្មព័ត៌មានវិទ្យាហើយមិនដាក់ពីមុនខ្ញុំប្រើពាក្យថាអក្ខរកម្មកុំព្យូទ័រ ប៉ុន្តែឥឡូវខ្ញុំមិនប្រើពាក្យអក្សរកម្មកុំព្យូទ័រទៀតទេខ្ញុំប្រើថាអក្សរកម្មព័ត៌មានវិទ្យាហើយសុំឲ្យចេះតែមក smartphone នឹងបានណាមកជុំវិញ smartphone ណាបានទទួលការតែងតាំងព្រោះអីឥឡូវសម័យនេះសម័យប្រើអ៊ីនធឺណិតมันអាចចាប់ទូរស័ព្ទឡើង អាឡូចុះអាឡូឡើងបន្តិចដាច់បន្តិចអីអត់ បញ្ជូនសារស្អីក៏មិនកើត ស្អីក៏មិនកើតអត់ទេអត់តែងតាំងហើយក៏ម្នាក់ហ្នឹងគឺបានសង្កេតថា ទុកគាត់ចោលមកកន្លែងហ្មងព្រោះយើងអត់ភ្ជាប់គាត់បាន ជាក្រុមចូលក្នុងក្រុមយើងចង់បញ្ជូនឯកសារមួយទៅឲ្យគាត់ទាំងយប់ហើយផ្ទះគាត់បិទចិត្តអស់ហើយធ្វើម៉េច អញ្ចឹងវាមានវិធី ប្រើបញ្ជូនទៅតាមផ្សារណាដែលចងក្រមជាក្រុមជាក្រុមប៉ុន្តែមានមន្ត្រីយើង ខ្លះខ្ជិលចាំចាំមើលមន្ត្រីខ្លះខ្ញុំនិយាយពីមន្ត្រីរបស់របស់យើងបន្តិចចុះរដ្ឋមន្ត្រីថ្នាក់រដ្ឋមន្ត្រី ដែលបញ្ចូលក្នុងក្រុម ពេលខ្ញុំបញ្ជូនសារចូលទៅក្នុងនោះជួនកាល7ថ្ងៃក្រោយបានទទួលបានសូមអរគុណអញ្ចឹងអាធនហ្នឹងអាធនហ្នឹងវាកាន់ធ្វើអីទូរស័ព្ទហ្នឹងវាកាន់ធ្វើអីណាប៉ុន្តែអ្នកខ្លះទៀតណានិយាយពីលឿនហើយលឿនជាងគេ មានមនុស្ស2នាក់ទី1បងឯងចំលទី2ឆៃថនលឿនជាងគេទាំងអស់ មិនតាន់បានមើលអត្តន័យអីក៏ដោយតបអាចទទួលបានក៏ថាទទួលបានដែរប៉ុន្តែបើកញ្ញរិទ្ធវិញជួនកាល5 10ថ្ងៃក៏មានអាហ្នឹងយើត្រង់ជាមួយគ្នាហ្មងរដ្ឋមន្ត្រីព័ត៌មានក៏ប៉ុន្តែអត់មើលព័ត៌មានមិនដឹងថាម៉េចទេអាហ្នឹងកញ្ញរិទ្ធអត់មកទេហើយចាប់ផ្ដើមនិយាយបង្អាប់ទៅកញ្ញរិទ្ធហើយការពិតវាអញ្ចឹងមែន ឥឡូវអ្នកទាំងអស់គ្នានៅដែលដែលដែលកាន់នៅក្នុងក្រុមជាមួយ គ្នាអញ្ចឹងណាកញ្ញរិទ្ធឆ្លើយក្រោយគេទាំងអស់មិនដែលកញ្ញរិទ្ធព្រោះអញ្ចឹងឧទាហរណ៍ថវិការៀងរាល់ចុងខែ នៅពេលដែលគយនិងពុនណាបូកសរុបរួចហើយខ្ញុំចាប់បញ្ជូនទៅក្នុងក្រុមទី1គឺក្រុមអចិន្ត្រៃយ៍ នៃគណៈបកក្រុមទី2គឺក្រុមរដ្ឋាភិបាលរាជរដ្ឋាភិបាលដើម្បីឲ្យដឹងពីចំណូល ដែលខែមុននេះចំណូលនៅក្នុងខែមីនានេះ យើងបានទទួលជាង1000លានដុល្លារប៉ុន្តែអានេះជាខែដែលត្រូវឡើងវិញអញ្ចឹងត្រូវឡើងឆ្នាំទៅយើងបាន យើងបានប្រហែលជា900លានទេ តែឆ្នាំនេះយើងបានជាង1000លាន1008លាន1200ដណ្ដប់លាន2ដណ្ដប់លានបើចូលទៅក្នុងហ្នឹងឥឡូវបើកមើលឡើងវិញ អ្នកកតុយក្រោយគេ អ្នកកតុយក្រោយគេគឺកញ្ញរិទ្ធមើលមើលទៅក្នុងក្រុមហ្នឹងអ្នកកតុយក្រោយគេកញ្ញរិទ្ធណាអញ្ចឹងទេដល់ទៅរដ្ឋមន្ត្រីព័ត៌មានអត់មើលអត់កាន់ទូរស័ព្ទឲ្យវាយទៅគាត់ក៏មិនងាយទេ មិនដឹងថាកាន់ទូរស័ព្ទមួយណាពិតប្រកបតែទូរស័ព្ទគាត់ហ្នឹងកុំនិតទេប៉ុន្តែ Facebook បង្ហោសរហូតណែវាទៅចេះ Facebook បង្ហោសរហូតតែអា WhatsApp ទៅ Telegram អត់ដកមើលយើងក៏មិនដឹងធ្វើម៉េចអញ្ចឹងមានតែប្រើតែរដ្ឋលេខាធិការប្រចាំការឧបតនាស្អីក៏ហៅឧបតនាទាំងយប់អញ្ចឹងទៅហៅ កញ្ញរិទ្ធចាំតែចូលចាំចូល សុំបង្អាប់បន្តិចទៅចុះអញ្ចឹងប៉ុន្តែមានអ្នកខ្លះអត់តន់ដឹងថាខ្លឹមសារនោះវាអីទេយើងវាលឿនមករបស់ឯងគ្រាន់តែវាយអីណែយើងបញ្ជូនទៅហើយយើងមានមកពេលខ្ញុំថាសុំទុករយៈពេល10នាទីដើម្បីខ្ញុំត្រូវនិយាយខ្ញុំសរសេរបន្ថែមប៉ុន្តែគ្រាន់តែឯងចុចគប់ទៅ ទទួលបាន ហើយសូមអរគុណអត់ដឹងតែខ្លឹមសារអីផងទេប៉ុន្តែមនុស្សពីរនាក់ដែលលឿនជាងគេគឺបងឯកសមលឯមួយបងឆៃថតនេះពីរប៉ុន្តែអ្នកយឺតជាងគេគឺថាណែកញ្ញរិទ្ធចាំមើលកៃឡូមានអ្នកយឺតជាងកញ្ញរិទ្ធខ្ញុំវាយរកក្រុមរដ្ឋាភិបាលមួយសិនចាំមើលចាំមើលថាដើម្បីដេញគេហៅថា ឲ្យដឹងរបៀបនេះរដ្ឋាភិបាលអ្នកក្រោយគេនេះខៀវកញ្ញរិទ្ធបន្តទៅសយសុខាហើយហ្នឹងប៉ណ្ណឹងចឹងខៀវកញ្ញរិទ្ធហ្នឹង ដើរនៅក្រោយគេរហូតណាផៃស៊ីផានអៀងបាលីនៅតែនេះណាអានេះដូចថ្ងៃតែមួយឬក៏ថ្ងៃហេក្រោយម៉ាយសាមសឿនណែវែងសខុនអុជបរិទ្ធវងសោតណែពលសរឿនណែក្រោយមួយថ្ងៃដែរពលសរឿនសរៈខណ្ឌកែវរេមីអៀងម៉ាលី ទាបាញ់ផៃសិផានហើយបន្តទៅទៀតចុងពូចគេ គឺពីរនាក់ខៀវកញ្ញរិទ្ធនិងសយសុខាអាហ្នឹងយើងច្បាស់ព្រោះអាហ្នឹងយើងត្រូវមើលនៅក្នុងនឹងដែរមើលនៅក្នុងដែរព្រោះមានការអីគឺមេក្រុមហ្នឹងហើយបើចេញព័ត៌មាន អស់ក្តីកង្វល់របស់កសិករទៀតហើយអំពីទីផ្សារកសិកម្មយើងមជ្ឈមណ្ឌលពាណិជ្ជកម្មកសិកម្មកម្ពុជាដំបូងគេនៅកម្ពុជាសូមជម្រាបជូនដំណឹងដល់ប្រជាកសិករតាមបណ្ដាសហគមន៍កសិកម្មទាំងអស់មេត្តាជ្រាបថាមជ្ឈមណ្ឌលយើងខ្ញុំសូមប្រកាសទទួលទិញបន្លែផ្លែឈើនិងត្រីសាច់ពីកសិករក្នុងមួយថ្ងៃចំនួន500តោនសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុកនិងនាំចេញទៅទីផ្សារអន្តរជាតិជាងនេះទៅទៀតមជ្ឈមណ្ឌលមានតូបជួលសម្រាប់លក់កសិផលបោះដុំនិងមានចំណតធំទូលាយសម្រាប់អតិថិជនមកពីបណ្ដាខេត្តអាស័យដ្ឋានមជ្ឈមណ្ឌលផ្លូវវែង ស្រេងភូមិត្រពាំងថ្លឹងសង្កាត់ចំចៅមួយខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញទូរស័ព្ទទំនាក់ទំនង070 8012 071 77 77 212 092 8012